គេអ្នកមានលទ្ធភាពគេធ្វើតាមគេអ្នកមានលទ្ធភាព គេអ្នកនៅតាមទីក្រុងគេធ្វើតាមគេអ្នកទីក្រុង យើងអ្នកមិនសូវមានលទ្ធភាព ហើយក៏អ្នកនៅតាមទីជនបទយើងក៏ធ្វើតាមរបៀបដែលយើង ជាអ្នក ទីជនបទអូខេ Hello សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះគឺយើងមានវីដេអូមួយគឺ សម្អាញ់សម្អាញ់ហើយក៏វាក៏បែបជាអ្នកស្រឹកស្រែចំការដូចនេះអូខេចង់ដឹងថាតើយើងនឹងធ្វើពីអ្វីតោះលើសំឡេងអត់ថ្ងៃហ្នឹងគឺខ្ញុំមានការងារមួយគឺមកព្យួរដីតោះយើងទៅសម្ភាសអ្នកព្យួរទាំងអស់គ្នា តើអត់តើអត់តើ Let's go nhé សម្ភារកើតមែនទៅមើលតែកន្លែងឈួរដូចជាហត់ដែរអូមិនហត់ទេដូចជាពិបាកដែរបើកាលណាយើងសួរច្រើនទៅមិនសួរធុញទៀតដេសាយគេហត់ដល់អ្នកគ្នាតែមិនអីទេចាំផុតកន្លែងបាក់នឹងតិចចាំយើងសួរឥឡូវតាមសិន តែនឹងមានរឿងអ្វីកើតឡើងចាំមើលតើគាត់ក៏វិញគូតយ៉ាងណាអូខេអើហត់ទេប្រូហត់ទេមើលមុខមើលមុខ ដីវាពិបាកព្យួរដែរចឹងចឹងព្យួរថាអីប្រូព្យួរថាអីព្យួរលេងអូអូខេចាប់អីចឹងយើងព្យួរលេងណាគ្រីតែខ្លីថ្ងៃហ្នឹងកន្លែងហ្នឹងយើងព្យួរឲ្យម្ដងតែគ្នាប៉ុន្តែគាត់ថាយើងមកព្យួរវាម្ដងទៀតដើម្បីប្រែវាឲ្យកុំឲ្យវានៅដាក់ដុបពេកមើល ដោយសារតែកន្លែងយើងខានព្យួរយូរអញ្ចឹងយកអញ្ចឹងយើងក៏ហាត្រាក់ទ័រមកព្យួរដើម្បីឲ្យវាងាយបន្ទាប់ពីព្យួរត្រាក់ទ័រហើយយើងក៏ប្រើគោយន្តរបស់យើង ដើម្បីបញ្ចប់វាម្ដងទៀតហឹមអូខេតោះគ្នាវីដេអូយើងគឺមានតែប៉ុណ្្នឹងទេ អូខេអរបាយបាយអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ